អូខេសួស្តីទាំងអស់គ្នាហ្នឹងហើយថ្ងៃនេះយើងមកតេស្តតាក់ទងទៅនឹង auto join world មាន world តូច world ធំអីហ្នឹងហ្នឹងហើយជាទូទៅអ្នកទាំងអស់គ្នាតែចង់គុណម៉ាសអលតែសម្រាប់ខ្ញុំវិញម៉ាសអលគឺខ្ញុំមិនដែលគុណទេគឺខ្ញុំមិនដែលលេខ hero ដែលមានម៉ាសអលទេត្រង់ណាហ្នឹងហើយតែអូខេវីដេអូនេះយើងនឹងធ្វើការ follow step by step ដើម្បីធ្វើការ auto កំណត់ឲ្យវាចូល world auto ឲ្យវារត់ពេញ world ហ្នឹងហើយនឹងចេញមកវិញវានឹងទទួលបានបើករីវ៉ាតឲ្យខ្លួនឯងហ្នឹងហើយ អូខេហើយកម្មវិធីដែលយើងប្រើគឺ Sin Auto អ្នកទាំងអស់គ្នាអញ្ចឹង Sin Auto នេះនៅពេលអ្នកទាំងអស់គ្នាប្រើអ្នកទាំងអស់គ្នាមើលផងវាមានការអាប់ដេតថ្មីអត់ហើយយើងចុចវាមើលមើលមកនេះ get update មកបើសិនជាករណីវាមានថ្មីវានឹង load ផ្ទាំងចេញកន្លែងនេះយើងឃើញអញ្ចឹងណាហ្នឹងតែនេះខ្ញុំតែ update ហើយទេគាត់ឧទាហរណ៍អ្នកទាំងអស់គ្នាមើលអញ្ចឹងណាហ្នឹងហើយតោះអញ្ចឹងអត់មានថ្មីទេខ្ញុំបើក Sin Auto login អឺអូខេជាទូទៅខ្ញុំបញ្ជាក់តិចណាចំពោះ function នៅក្នុងនេះមាន function មួយចំនួន free function មួយចំនួនទៀតគឺយើងត្រូវការទិញណាអញ្ចឹងអឺនេះយើងចង់ដឹងថាយើង អាណា free ជួយកន្លែង VIP នេះមកអញ្ចឹងនេះគឺជា function free គឺមានតែមួយទេគឺកន្លែង page basic មួយនេះនេះកន្លែងនេះណា basic នេះចានេះ free ទាំងអស់សល់ប្រហែលទៀតគឺយើងត្រូវការទិញវាអញ្ចឹងតម្លៃនៃការទិញអ្នកទាំងអស់នេះអាចមើលក្នុងនេះបានណានេះណាអឺជាទូទៅ ខ្ញុំទេខ្ញុំរីកមិនឲ្យទិញទាំងអស់តែម្ដងទៅដោយសារទាំងអស់វាអស់9000 99000ហ្នឹងហើយបើអ្នកទាំងអស់ទិញមកហ្វាំងសិនដោយអត្ថាច់នេះនេះអី7000ម៉ែត្រ70000ម៉ែត្រហ្នឹងអញ្ចឹងថែមតែ20000ទៀតបានទាំងអស់អញ្ចឹងយក20000ទៀតថែមទិញទាំងអស់ហ្នឹងទៅអូខេអញ្ចឹងចំពោះករណីឬ server ខ្ញុំមិនចាំបាច់ប្រាប់ទេនេះកន្លែងនេះគឺយើងឬប្រភេទ game server ដែលយើងលេងអញ្ចឹងណាហ្នឹងហើយអូខេឥឡូវខ្ញុំសុំហៃ hero ចោលខ្លះសិន អូខេខ្ញុំនឹងបើកតែ hero ណាដែលខ្ញុំចង់ឲ្យវា auto ចូល novel ទេណាចូល novel ខ្ញុំដាក់នេះចាស់អូខេអញ្ចឹងខ្ញុំដាក់ hero BS នេះចាស់ណាហ្នឹងហើយអញ្ចឹងនេះគឺជា hero BS នេះយើងដាក់ឈូសាត់ឥឡូវយើងទៅ paging សិនអូខេយើងចូលដល់កន្លែង verb យើងមើលសិនហេរ៉ូយើងនេះគឺជាប្រភេទនៅ នៅក្នុងនេះណានៅខាងសងឃើញទេអញ្ចឹងយើងរត់ទៅកន្លែងសងទៅហើយអ្វីដែលសំខាន់ជាងគេខ្ញុំចង់និយាយឲ្យអ្នកទាំងអស់មើលឡើងនេះទីមួយអ្នកទាំងអស់នេះព្យាយាមដាក់អូតូឆាតនៅលើក្បាលនេះអូតូឆាតចូលឡើង back seat នេះឡើងនេះអូតូឆាតឃើញទេអញ្ចឹងកំណត់វាមកឆាត around ហ្នឹងមក10 second នេះបើកម្ដងអញ្ចឹងណាហ្នឹងហើយបើអ្នកទាំងអស់នេះអត់ដាក់អូតូឆាតទេ hero sleep ហើយហ្នឹងហើយអញ្ចឹងឲ្យវារត់ទៅសិន ចឹងខ្ញុំកំណត់បដាបដាទៅនេះដាក់ follow ចឹងតាស៊ីសងនេះយើង save ស្អីក៏បានដែរណានេះហ្នឹងហើយនេះយើងឲ្យវាមកកន្លែងនេះសិនដើម្បីចាប់យក NPC សិនណាហើយនេះយើង គ្រីសមកអូនេះឆាតតែយើងអត់គ្រីស hero អញ្ចឹងវាអត់តនេះអញ្ចឹងកន្លែងនេះយើងគ្រីសយកវាមកដើម្បីឲ្យវាងាប់ហើយវាចុចអឺចុចកន្លែងងាប់ឲ្យយើង reload ទៅកន្លែង game វិញណា reload ទៅមកក្រៅមកកន្លែង cap យើងណា កន្លែងយើងកើតហ្នឹងហើយចុចកន្លែងនេះមកនេះណាហើយហ្នឹងហ្នឹងហើយយើងអត់ឲ្យចុចយើងអត់ចុចវាងាប់ឲ្យកើតកន្លែងដែរណាអញ្ចឹងជាមិនបានអត់ដឹងទេហ្នឹងហើយប៉ុណ្្នឹងមកហើយ function នេះគឺនេះខ្លាញ់នេះ join verb អញ្ចឹង join verb កាលពីមុនមកបើសិនជាករណីអ្នកទាំងអស់គ្នាប្រើ version ចាស់ version ខ្ញុំប្រើនេះគឺ2.7.5ណា អញ្ចឹងបើអ្នកទាំងអស់គ្នាប្រើ version ចាស់កន្លែងនេះវាមាននេតិកំណត់ឲ្យចូលម៉ោងម៉ានម៉ោងម៉ានអញ្ចឹងណាប៉ុន្តែគាត់ថាអាចាស់ហ្នឹងវាអត់ចូលវាចូលអត់រួចទេនឹងឲ្យខ្ញុំក៏បាន recommend ជាមកគាត់ set no function ថ្មីអញ្ចឹងទៅអូខេនេះគឺជា NPC អញ្ចឹងយើងចុច get នេះមកអញ្ចឹងវារត់នៅកន្លែងហ្នឹងអញ្ចឹងដល់ពេលដែលយើង create hero ហ្នឹងទោះបីជានៅកន្លែងណាក៏ដោយតែវានឹងរត់មកកន្លែងនេះវិញណាហ្នឹងហើយទី2កន្លែងនេះគឺយើងឲ្យវាស៊ីជាអីគេលក្ខណៈ glory ណា glory ណា ខ្ញុំមើលមក glory គាត់10ពេកចេញវិញវាស៊ី glory នេះអញ្ចឹង glory merit back អ្នកឃើញទេអញ្ចឹងគ្រីសឡៃហ្នឹងមកហើយ world តាមធម្មតាមាន3អ្នកទាំងអស់នេះនេះវាអត់ធម្មតាមកទេ world ធម្មតាមាន3នេះមាន implement ខ្ញុំអានអត់ដាច់ទេ អានខុសកម្មការ vlic battle resource battle អញ្ចឹងតាមធម្មតាមាន3ហ្នឹងហើយយើងចាំមើលសិនអានេះខ្ញុំអត់ទាន់ដឹងថាខាងណាមានច្រើនទេព្រោះដោយសារខ្ញុំភ្លេចតែអញ្ចឹងណាហ្នឹងហើយហើយកន្លែងអស់នេះគឺយើងរើសដល់ពេលដែលចូលដល់ក្នុងយើងចង់ឲ្យវាចូលអីគេ enter enter into enter into back cap ឬក៏ center តាមធម្មតាចូលកណ្ដាលស្រួលជាងហ្នឹងហើយហើយយើងចូលដល់ក្នុងយើងសិតអានេះមកតង់ទៀតមកវារត់ទៅចុច NPC មួយហ្នឹងហើយអញ្ចឹងកន្លែងនេះយើងកំណត់ប៉ុណ្្នឹងសិនយើងចុច save ណាហ្នឹងហើយហើយចាំមើលដល់ពេលចប់វានឹងនេះហើយវានឹងរត់ចូលក្នុងហ្នឹងហើយណាអញ្ចឹងនេះកន្លែងកំណត់នៅក្នុង Word ណាបន្ទាប់យើងចូលដល់ក្នុង Word ចុចនេះមួយទៀតនេះក្នុង Word ណាអញ្ចឹងកន្លែងនេះវាមាន mode វា ណាវាមានម៉ូតវាចឹងយើងយកអាថាច់អល់ហ្មងទៅមិនបាច់បាយបាយណែមទេអាថាច់អល់ហើយកន្លែងមូនេះឲ្យវា random បាច់ឲ្យវាទៅណាទៅណីគឺ random ណានឹងឲ្យ random ហើយកន្លែង skill នេះ skill នេះណានឹងហើយតាមធម្មតាយើងឲ្យវាវៃធម្មតាឬក៏មិនបើយើងឲ្យវាវៃប្រើ skill អូខេអញ្ចឹងយើងសិត skill មកជិះទូទៅ BS គេវៃដៃណានេះអសនេះណាអញ្ចឹងដាក់ skill ឡើងហ្នឹងណាចុច get skill មកនេះឃើញវាចូលហើយអញ្ចឹងឡើងហ្នឹងយើងចុច save វាទៀតមក បានហើយចឹង relay នឹងមួយទៀតចឹងដល់ពេលចូលដល់ក្នុង គឺវាវាយ skill នឹងចូលតែម្ដងអឺមិនប្រកាសថាវាយមុន hero គេងាប់ទេប៉ុន្តែគាត់ថាយើងព្យាយាមដាក់វា auto ឲ្យអ្នកនរមើលតែប៉ុណ្្នឹងឯងណាហ្នឹងហើយអូខេឥឡូវយើងដល់មកណាតោះយើងគ្រីសវាទាំងអស់នេះចឹងយើងមើលមកនេះវាមានប្រហែលមាន1 2 3ចឹងណាតែគាត់ថាឈ្មោះកន្លែងនេះវាអត់អត់ត្រូវនេះជាមួយនឹងកន្លែងនេះ អញ្ចឹងយើងមើលអាទីមួយគឺគេ implement battle village ហើយនឹង resource battle ហើយយើងមើលមកអឺ barber focus village អញ្ចឹង village ត្រូវមួយអានេះ resource ប្រហែលជាអាចត្រូវជាមួយនឹងអឺ focus ប៉ុន្តែនេះអា barber នេះប្រហែលជាលើនឹងឯងអញ្ចឹងយើងយកលើនឹងមកយើងចុច save តែមកទៀតយើងគ្លីកឈ្មោះ hero ណានេះឃើញទេ អញ្ចឹងចាំមើលមើលដល់ពេលវាចប់អាហ្នឹងវាចូលអត់អញ្ចឹងណាអានេះតដល់នាទីវាមែនទេជាទូទៅដល់នាទីវាវាចូលហ្នឹងហ្នឹងហើយតែយើងចាំមើលវាឲ្យវាដល់នាទីវាដែលយើងអាចចូលបានដូចជាខ្ទង់ប្រមាណនេះដូចខ្ទង់5នាទីមិនដឹង10នាទីមិនដឹងខ្ញុំភ្លេចបាត់ទៅរឿងចូលវល់ណាហើយជាទូទៅអ្នកទាំងអស់គ្នា complete follow វាផងហ្នឹងហើយ follow វាផង មាន follow ចុច auto chat ដូចខ្ញុំបរៀនពីដំបូងអញ្ចឹងណា ធ្វើតាមខ្ញុំមួយមួយទៅវាចូលរួចហើយមិនជាបញ្ហាទេអូខេនេះវាចូលដល់ក្នុងហើយវាដល់នាទីវារត់ចូលដល់ក្នុងឃើញទេអញ្ចឹងនេះគឺជាប្រភេទ hero មួយចំនួនដែលគាត់ចូលមកខាងក្នុងអញ្ចឹងកន្លែងនេះយើងនេះ NP ចឹងកន្លែងដែលយើងសិតដូចយើងប្រាប់អញ្ចឹងសិតបែបហ្នឹងហ្នឹងហើយអញ្ចឹងដល់មកវារត់ចូលក្នុងនឹងខ្លួនឯងហើយកន្លែងនេះគឺយើងសិតដូចយើងប្រាប់ដែរណាចាំមើលវារត់ចូលដល់ក្នុង វាវាអូតូអត់ហ្នឹងហើយ អ្វីដែលសំខាន់ជាងគេគឺយើងចង់ឲ្យវាអូតូវាយអូតូដើរទៅខាងវិលហើយនៅ ពេលដែលគេវាយងាប់ណាវានឹងចាប់ផ្ដើមកើតមកខាងក្នុងនេះវិញមកក្នុងនេះវិញហើយវារត់ចូលដល់ខ្លួនឯងណាអញ្ចឹងណានេះហ្នឹងហើយតាមពិតក្នុងនេះទោះបីជាយើងមិនសិតឲ្យវាចូលទៅក្នុងក៏វាដល់នីតិវាក៏វាចូលទៅក្នុងខ្លួនឯងដែរមែនទេហ្នឹងហើយព្រោះ NPC មួយនេះវាដូចក្នុង Sky Door ដែរហ្នឹងហើយដល់ពេលដល់នីតិវានឹងចូលទៅក្នុងនោះដោយខ្លួនឯង ហើយកន្លែងនេះបើសិនជាករណីបែបនេះហើយវាអត់ចូលមានជំរើសមួយទៀតអ្នកទាំងអស់នេះគឺអ្នកទាំងអស់នេះអាចចុចកន្លែងនេះ NPC នេះឃើញទេចឹងយើងសាត់ NPC ហ្នឹងមកឈ្មោះអីគេឧទាហរណ៍ថា NPC មួយនេះឧទាហរណ៍ណានេះ solder មែនទេឃើញទេ add វាចូលមកចឹងឲ្យ click តាម list ហ្នឹងមកហើយអ្វីដែលសំខាន់មួយទៀតគឺយើងរើសយកទីម៉ានទី1អូខេចឹងនេះនេះមក add ចឹងមកណាចឹង click NPC មួយទៀត អញ្ចឹងបើដល់ក្នុងនេះវារត់ចូលខ្លួនឯងឃើញទេអញ្ចឹងកន្លែងយើងសិតយើងសិតពី3កលៈអញ្ចឹងមកជាទូទៅខ្ញុំមាននិយាយថាចេះខ្ញុំក៏មិនសូវជានេះហ្មងដែរខ្ញុំក៏ព្យាយាមតេស្តវាដែរអញ្ចឹងខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាមើលវីដេអូនេះហើយអាចអនុវត្តបានជាមួយនឹងខ្ញុំអញ្ចឹងណានេះវាវៃប្រអប់នេះប្រអប់នេះវាវៃអត់ត្រូវដោយសារប្រអប់នេះវានៅជាហៀងពេកអញ្ចឹងណាអញ្ចឹង enter ផ្ដាច់អញ្ចឹងទៅវាដើរទៅកន្លែងផ្សេងអញ្ចឹងណានេះឃើញទេ តាមពិតវាអាច3ទាំងមនុស្សនេះទៀតប៉ុន្តែគាត់ថានេះអឺចូលទៀតឡើយទៀតហេចូលដែរអូខេអញ្ចឹងអានេះគឺជារបៀបនៃការ ដែលយើង កំណត់វានៅក្នុងដំណាក់កាលទី1ណាខ្ញុំសូមបញ្ចូលសាមីដំណាក់កាលទី1គឺយើងត្រូវសិតបែបនេះនេះកន្លែងនេះគឺជា NPC ដែលយើងចូល world មានឈ្មោះ NPC ទី2យើងដាក់វាឲ្យ get merit 10ហ្នឹងហើយ ទី3យើងរើសយកលើនេះមកហ្នឹងហើយទី4យើងចុចកន្លែងនេះ enter cap ហ្នឹងមកណាចុច save គ្រិះវាមកហ្នឹងហើយដល់ទីវាចូលហើយដំណាក់កាលទី2គឺយើងចូលមកកំណត់ឲ្យវាវៃ monster មានថាមិនថាតែ all monster ទេគឺឲ្យតែក្រហមក្រហមវាវៃទាំងអស់តែម្ដងណាហ្នឹងហើយណាហ្នឹងដំណាក់កាលទី2ដំណាក់កាលទី3គឺយើង គ្រិះកន្លែងនេះនេះឲ្យវាងាប់ហើយកើតមកវិញនឹងរួមជាមួយនឹង auto chat ដើម្បីកុំឲ្យវា slip ហ្នឹងហើយ ហើយអាកន្លែងក្រោយគេដែលយើងរៀង error បន្តិចគឺកន្លែង NPC ដោយសារខាងក្នុងវាអត់ជាប់វាជាប់បានលឿនជាមួយ NPC មួយនេះអញ្ចឹងយើងប្រើ function នេះជាមួយមួយទៀតចានេះយើងសិតវាតែម្ដងទៅអ្នកទាំងអស់នេះអញ្ចឹងសាសាក្រោយវានឹងអាចប្រើបានហើយណាប្រើបានរហូតទីយើងដាក់ skill ទី3ចូលទៀតយ៉ា skill ទី3 skill យើងដាក់ skill ចូលឡើងនេះសិនចាំយើង take skill យកហើយក្រោមគឺ skill support អញ្ចឹងជាទូទៅ skill support បើសិនជាករណីយើងចង់ឲ្យវាសាច់ skill support នេះ butterfly នេះឃើញនេះគឺ skill support វាហើយយើងចុច save ទៅជាមួយសាច់ឃើញសាច់ skill support ហ្នឹងនិយាយទៅមកមក tool មួយនេះមាន function សម្រាប់យើងប្រើទាំងអស់តែអ្វីដែលសំខាន់ជាងគេយើងចេះវាអត់តែប៉ុណ្្នឹងទេបើសិនករណីយើងចេះអូខេយើងអាចសិតវា step by step ដូចខ្ញុំសិតហ្នឹងទៅអាចដើរបានដែរគាត់ថាដូចខ្ញុំបញ្ជាក់ចឹងឯងមានន័យថាពិបាកណាស់ពិបាកត្រង់អីគេ ពិបាកត្រង់ថាវាវ័យមនុស្សអត់ងាប់ទេដោយសារអីគេមនុស្សចេះកិច្ចចេះដាក់ឈាមអញ្ចឹងណាអញ្ចឹងយើងអត់អាចវ័យងាប់ទេអញ្ចឹងអានេះបើសិនជាការដែលយើងអូតូធម្មតាវាអាចអូតូយកបានណាហ្នឹងហើយអូខេអញ្ចឹងចាំមើលដល់ចុងបញ្ចប់តើវារត់ទៅយករីវ៉ាតអត់ណាកន្លែង function button នេះដោយសារយើងសិតឲ្យយករីវ៉ាតរួចហើយណាយើងចាំមើលទាំងអស់គ្នាអឺអូខេឥឡូវ world ត្រូវបានបញ្ចប់ហើយណាហ្នឹងហើយហើយយើងចាំមើលទាំងអស់គ្នាតើ បន្ទាប់ពីវាចេញពីវល់ហ្នឹងទៅទៅដល់ក្រៅតើវានឹងអូតូទៅស៊ីអឺ reward អត់ណាប៉ុន្តែកន្លែងនេះបើសិនជាករណីអត់អូតូស៊ីទេអូខេយើងអាចពេលយើងត្រឡប់មកពី level វិញយើងអាចស៊ីខ្លួនឯងទៅធ្វើមិនវាបើសិនជាករណីថា function វាកំណត់បានតែប៉ុណ្្នឹងចឹងណាអ្នកទាំងអស់គ្នានេះអូខេចាកន្លែងនេះតើបើយើងចេញដល់ក្រៅរួចអ្នកទាំងអស់គ្នានេះចុច NPC មួយនេះនេះ NPC នេះហ្នឹងហើយ NPC មួយឈ្មោះគេនេះ ឆាតស្អីគេនេះណាអញ្ចឹងយើងយកតានឹងមួយទៀតយើងអេតវាចូលមកហើយយើងចូលបៃជិញតែនេះនេះក្រោមបៃជិញអេតវាមួយទៀតចុច save អូខេប៉ណ្ណឹងមកវាចេញទៅក្រៅហើយហើយចាំមើលវានឹងរត់ទៅកន្លែងដែលយើងកំណត់ឲ្យវាកន្លែងនេះអ្នកទីតាំងដែលអ្នកយើងកំណត់ឲ្យវាទៅហ្នឹងទៅដល់ក្រៅក្រុងនេះគឺវាចាប់ម៉ែផ្សេងចាប់ម៉ែជួមម៉ែនេះវិញហើយអញ្ចឹងចាំមើលវាទៅស៊ីវាអាចរើសយក glory គុណ10នឹងបានអត់អញ្ចឹងដូចខ្ញុំប្រាប់អញ្ចឹងបើសិនជាករណីវាអត់រើសទេ អូខេបន្ទាប់ពីយើងមកពី level វិញយើងអាចធ្វើការ C នៅ reward នឹងខ្លួនឯងទៅហ្នឹងហើយដូចទៅទៅ tool នេះគឺជា tool របស់វៀតណាមទេហើយ function មួយចំនួនក៏វាអត់ support ជាមួយនឹង GX យើងដែរទៅណាហ្នឹងហើយមកហើយចាំមើលវារើសចាំអត់ណាអូខេនេះអូខេកន្លែងនេះបើសិនជាករណីវាអត់រើសទេអ្នកទាំងអស់គ្នា យើងមានជំរឹះមួយទៀតគឺយើងប្រើគេនេះ NPC នេះទៀតណាហ្នឹងហើយ click NPC ចឹងឡើយនេះយើងធ្វើការ set up វាតែម្ដងទេណាធ្វើការ set up វាតែម្ដងចឹងមកថ្ងៃក្រោយយើងអាចនេះបានហើយនេះយកអាគុណ10ក្រោមគេមែនទេអ្នកគុណ10អ្នកឃើញទេអ្នកយើងដោះគ្រីសិនណាប៉ុន្តែវាគ្រីចាំតិចនេះតបមកទៀតវាឲ្យយើងយក yes no ទៀតនេះ ចឹងយើងយក yes មក save ទៀតអូខេអញ្ចឹងកន្លែងនេះវានឹងគ្រីសដាក់អាគុណ10នឹងឲ្យយើងឃើញទេយកបាត់អីមិញណានេះអញ្ចឹងខ្ញុំសុំដោះនេះសិនដោយសារវាអូតូលុបទាំងនេះមិញណាហើយយើងអាចមើលបានកន្លែង experience វា C មិញមើលចេះមកអីមើល glory ក្នុងយើង glory ទៅបាត់ហើយឃើញទេខ្ញុំសិតដាក់ដំបងគេហ្នឹងគឺ C រួចហើយអញ្ចឹងកន្លែងនេះយើងកំណត់វាតែម្ដងបែបហ្នឹងទៅហើយតាមពិត អឺវីដេអូនេះអានេះ the first time ដែលខ្ញុំចូលហើយខ្ញុំព្យាយាមសិតវាទេណាអ្នកទាំងអស់គ្នាព្យាយាមប្រើវាទៅមុនក្រោយគង់តែ smooth ទេហ្នឹងហើយអូខេអញ្ចឹងបើសិនជាករណីឆ្ងល់ទេអាចឆាត់មកសួរបានណាប៉ុន្តែបើឲ្យប្រាប់ detail លម្អិតមែនទេគឺมันអាចទៅរួចទេហ្នឹងហើយអូខេអរគុណបាយបាយ